គុណចាស់លោកសាកសួរបញ្ហាខាងក្រោមត្រង់ពាក្យថាកំណត់ដឹងនៅវិញ្ញាណណាហាក៏ដូចជាកំណត់ដឹងនៅនាមរូបតើវិញ្ញាណណាហា នេះបានដល់វិញ្ញាណពួកណាខ្លះដែលអាចកំណត់ដឹងបានគឺយកជាយកជាចំណុចគោលគឺបដិសន្ធិវិញ្ញាណទៀតប៉ុណ្ណាដែលនាំមកនៅនាមរូប ក្នុងគណៈបដិសន្ធិនឹងអញ្ចឹងបានព្រះអង្គសម្ដែងថាកបីយល់ដឹងនៅវិញ្ញាណអាហារនឹងដូចជាការចាក់ដោយលំពេងអញ្ចឹងអញ្ចឹងគឺថាអាការដែលមាននាមរូបនឹងឯងជាមុខរបួសដែលវានាំឲ្យមានកងទុកទាំងឡាយទាំងពួងក្នុងកងទុកទាំង12កងហ្នឹងណា ហ្នឹងគឺជាការឈឺពើចុកចាប់ នៃមុខរបួសហ្នឹងអញ្ចឹងគឺថាវិញ្ញាណហ្នឹងគឺដូចជាលំពេងដែលចាក់មកអញ្ចឹងនាមរូបហ្នឹងជាមុខរបួសហ่ะណាដោយសារត្រូវនឹងលំពេងហ្នឹងអញ្ចឹងវាត្រូវមានសេចក្តីទុកព្រោះអាស្រ័យមាននាមរូបហ្នឹងដែលជាទុកព្រោះមានជាតិជាបច្ច័យហ្នឹងទុកក្នុងវត្តដាក់នឹងឯងហ្នឹងប្រព្រឹត្តទៅអញ្ចឹងប៉ុណ្ណាហើយ ដោយបរិយាយទៅទៀតគឺថាប្រកដីវិញ្ញាណណារាល់ខណៈរាល់ពេលវេលានឹងឯងចឹងដែលនាំឲ្យមាននាមរូបវិញ្ញាណនឹងឯងក៏ជាបច្ច័យនៃនាមរូបណាដេចសន្ធិហើយក៏តាំងនៅក្នុងគួរនៃមេត្តាបើអត់មានវិញ្ញាណទេក៏អត់មាននាមរូបតាំងនៅបានរហូតដល់ប្រសូតអីអីមកមិនបានបើអត់វិញ្ញាណជាបច្ច័យទេ នឹងឯងទាំងអស់ហ្នឹងគឺបានដីថាជាដំណើរការប្រព្រឹត្តទៅនៃសេចក្តីទុកនឹងឯងចឹងហ្នឹងគឺដោយបរិយាយទៅតែនិបរិយាយៈដោយត្រង់គឺព្រះអង្គសម្ដៅយកបដិសន្ធិវិញ្ញាណដែលជាវិញ្ញាណណាហាហ្នឹងនឹងឯងហើយ នេះគុណចាស់អភិធម្មមេននចឹងលោកគុណចាស់បាននិមន្តមកក្នុងពេលនឹងដែរហើយនៅក្នុងវិសុទ្ធមគ្គដកពោលធ្វើ3ប្រការណាម្ដែងຕົកមកអវិជ្ជាតណ្ហាបាទានហ្នឹងជាទីអាស្រ័យកើតឡើងនៃវិញ្ញាណដូចជាមេត្តាជាទីអាស្រ័យកើតនៃទេរៈ កម្មជាអ្នកញ៉ាំងវិញ្ញាណឲ្យកើតហ្នឹងដូចជាបេដាដែលញ៉ាំងបុតឲ្យកើតតើសេចក្តីនៃពធនេះផ្សេងគ្នាយ៉ាងណាអវិជ្ជាតណ្ហាបាទានជាទីអាស្រ័យកើតនៃវិញ្ញាណចំណាយកម្មជាអ្នកញ៉ាំងវិញ្ញាណឲ្យកើតក៏ណាហ្នឹងក៏ពិរោះសេចក្តីហ្នឹងគុណចាស់លើកមកគឺ ប្រៀបបីដូចជាបុតដែលកើតឡើងអាស្រ័យមេត្តាបិតាដែលបានរួមប្រសពគ្នាអញ្ចឹងទៅបានបុតបានហ្នឹងកណាហើយទៅតាមផ្លូវធัวហ្នឹងជានកកម្មនេះឯងដែលទុកជាបិតាកណាហ្នឹងឯងក៏ប៉ុន្តែបើអត់មេត្តានឹងឯងក៏កិច្ចដែលបិតាត្រូវញ៉ាំងបត់ឲ្យកើតហ្នឹងក៏អត់មានអញ្ចឹងគឺអវិជ្ជាតណ្ហាបាទៀតហ្នឹង នឹងឯងទុកជាមេត្តាហ្នឹងអញ្ចឹងគឺត្រូវរួមគ្នាចឹងត្រូវរួមគ្នាគណាហ្នឹងឯងគឺអវិជ្ជាតណ្ហាបាទានកម្មនឹងឯងណាគឺធัวទាំងអស់ហ្នឹងបានមានការប្រៀបទៅជាមួយគ្នានឹងមេត្តាបិតាហ្នឹង ចឹងដែលនាំឲ្យមានដេសន្ធិវិញ្ញាណនឹងឯងបដិសន្ធិកើតឡើងនឹងដេសន្ធិវិញ្ញាណនឹងចឹងឯងចឹងគឺថាបដិសន្ធិវិញ្ញាណគឺអាស្រ័យបេដាអាស្រ័យបេដាអាស្រ័យមេត្តាអញ្ចឹងគឺថាកម្មដែលនាំឲ្យមានវិបាកកបរិសន្ធិនឹងឯងក៏ដូចជាបេដាហើយក្នុងនឹងគឺអត់មានតណ្ហា នឹងទេក៏មិនអាចឲ្យកម្មនឹងសម្រេចទៅបានហ្នឹងឯងអញ្ចឹងគឺក្នុងការដែលបែងចែកទៅក្នុងតណ្ហានឹងឯងដែលមានអវិជ្ជាផងឧបាទានផងរួមគ្នានឹងក៏ដូចជាមេត្តាទៅប៉ុណ្ណាអញ្ចឹងនៅក្នុងពធដែលបានសម្ដែងអំពីជានកកម្មនេះដែលទុកជាបៃតាហ្នឹងប៉ុណ្ណាហើយចំពោះ តណ្ហាដែលຕົកដូចជាមេត្តានឹងអញ្ចឹងគឺរួមរួមគ្នា ដែលនាំឲ្យមានបដិសន្ធិវិញ្ញាណនឹងទៅបានប៉ុណ្ណាពីព្រោះមានតែតណ្ហាអត់មាន កម្មទៅឲ្យបដិសន្ធិយ៉ាងម៉េចទៅនឹងកើតក្នុងនរកឬកើតប្រែតឬកើតទេឆានឬអសូរកាយមនុស្សទេវតារូបព្រំអរូបព្រំដឹងត្រូវឲ្យកើតយ៉ាងម៉េច ពិតមែនតែតណ្ហានឹងឯងជាទុក្ខសមុទយៈក៏ណាប៉ុន្តែក្នុងការដែលត្រូវឲ្យបដិសន្ធិក្នុងភពណានាហ្នឹងគឺមិនមែននៅលើតណ្ហាហ្នឹងទេចឹងគឺតលកម្មជាបច្ច័យពីព្រោះពូជនៃភពទាំង3ហ្នឹងគឺនៅនៅក្នុងកម្មអំពើកម្មដែលឲ្យសុកគេដាំពូជសុកឲ្យទុកគេដាំពូជទុក ហើយបែងចែកសុខទុក្ខទៅតាមនឹងអញ្ចឹងទៅទៀតទៅចឹងប៉ុណ្ណាទុកក្នុងនរកប្រែតិឆានអសុរកាយទៅហើយសុខនឹងសុខក្នុងមនុស្សក្នុងទេវតារូបព្រំអរូបព្រំទៅអញ្ចឹងគឺវានៅលើតួកម្មក្នុងអំពើកម្មនឹងឯងដែលជាពូជនៃភព3ហ្នឹងហ្នឹងឯងប៉ុន្តែបើអត់មានតណ្ហា កម្មក៏អត់អាចកើតឡើងបាន អភិសង្ខាគឺកម្មហ្នឹងគឺត្រូវអាស្រ័យតណ្ហា បានមានការកើតឡើងនៃកម្មហ្នឹងអញ្ចឹងគឺទំនាក់ទំនងគ្នាអញ្ចឹងចឹងគាត់ណាហើយនេះបាសិកាទូចសមាលីសួរថាហេតុអីបានជាសត្វលោកនឹងយកត្រង់ទ្របត្រង់មាសត្រង់ប្រាក់ដាក់គុកខ្លួនឯងឃើញរបស់ទាំងអស់នេះថ្លៃជាងបរតនៈត្រៃ នឹងក្នុងការដែលសួរថាហេតុអីហ្នឹងគឺហេតុមកពីអត់ដឹងនឹងឯងអញ្ចឹងបានជាតិយើង ត្រូវផ្ដើមដោយការចេះដឹងហ្នឹងគឺសិក្សាអវាទរបស់ព្រះអង្គនឹងឯងចឹងជាការដែលពុទ្ធបរិស័ទយើង មាន កំណប់ទ្របមានឧបនិស្ស័យមកពិសេសក្រៃលែងណាស់ដែលបាន ស្ដាប់ពធัวដើម្បីឲ្យបានយល់ដឹងទៅក្នុងអវាទរបស់ព្រះអង្គហ្នឹងសំខាន់ណាស់ចឹងគណាគឺយើង កុំកុំរំលងចោលកុសលធម៌ដែលយើងមានដែលយើងនិយាយថាកុសលធម៌ដែលយើងមាននេះគឺបានដីថាកុសលធម៌ហ្នឹងវាមានបច្ច័យឲ្យកើតឡើងណាបានយើងនិយាយជាប់ទៅដោយវោហាថាកុសលធម៌ដែលយើងមាននឹងឯងចឹងហើយពិតមែនតែយើងមានបំណងប្រាថ្នាឲ្យបានសម្រេចព្រះរហ័ត កណាបបំណងប្រាថ្នាដើម្បីឲ្យបានអរិយមគ្គរួចផុតចាកទុក្ខអានឹងជាបំណងប្រាថ្នាប៉ុន្តែដល់ទៅទួមគ្គគាត់ណាចាប់ពីមគ្គលោកីហ្នឹងទៅណា គឺនៅលើសតបដ្ឋានចឹងនឹងឯងអាក្រំនៃបំណងប្រាថ្នាហ្នឹងវាមិនមែនទួមគ្គណា ក្រំថាជាឧបការៈមួយ ដើម្បីអប់រំអរិយមគ្គហ្នឹង ប៉ុន្តែដល់តួមគ្គនេះនៅត្រង់ដែលសតិប្បដ្ឋានកើតឡើងហើយសតិប្បដ្ឋានកើតឡើងសតិប្បដ្ឋានហ្នឹងមានការឧបត្ថម្ភពីការស្ដាប់ធัวនេះហើយក៏ឧបត្ថម្ភពីទានពីសិលពីភាវនាហ្នឹងកុសលធัวឯណានិមួយទាំងអស់តែពុទ្ធបរិស័ទបានបំពេញហ្នឹងកុំកុំរំលងចោលកុំមើលស្រាលនៅក្នុងកុសលធម៌ហ្នឹងចឹងហ្នឹងហើយជួនកាលយើងមិនអាចមានសេចក្តីសុខជាមួយនឹងកុសលធម៌ដែលមានហេតុឲ្យកើតឡើង ដែលយើងត្រូវការកុសលធម៌ដែលវាអត់តាន់មានបច្ច័យអីគ្រប់គ្រាន់ឲ្យឲ្យសម្រេចញោដល់អញ្ចឹងយើងវាលំបាកទាំងលំបាកវាអត់មានទឹកចិត្តអីជាមួយនឹងកុសលធម៌ដែលអាចកើតឡើងបានដោយបំណងប្រាថ្នាទៅរកកុសលធម៌ដែលបច្ច័យអត់តាន់គ្រប់អានឹងឯងហើយបើយើងអាចនឹងគិតខុសអានឹងក៏ទៅជាអន្តរាយ ឧទាហរណ៍ថាយើងមានទ្រព្យសម្បត្តិលមួមបរិភោគរស់នៅប៉ុន្តែដោយអំណាចយើងចង់បានធ្វើជាសិទ្ធិចង់បានទ្រព្យសម្បត្តិនឹងជាសិទ្ធិអីអីចឹងទៅដល់អញ្ចឹងយើង មិន បានឲ្យ តម្លៃនៃទ្រព្យសម្បត្តិដែលយើងមាន សម្រាប់ជាដើមទុនរួចទទួលទានអីឲ្យបាន ត្រឹមត្រូវព្រោះយើងគិតថាចំណេញវាតិចតួចពេកអីចឹងទៅយើងក៏ ទៅចូលលបែងអីផ្សេងផ្សេងចឹងទៅมันបានមួយថ្ងៃផងក៏អស់ទ្រព្យសម្បត្តិនឹងទៅវាដល់នៅសេចក្តីវិន័យអញ្ចឹងព្រោះហេតុតែមិនមានបញ្ញានឹងខ្ញុំណាគ្រាន់តែលើកជាការពិតហើយជាឧទាហរណ៍ណាការពិតក៏វាមានអញ្ចឹងឯងខ្វះអីមកកណោនឹងឯងរហូតដល់តែអស់ទ្រព្យខ្លួនឯងហើយខ្ចីគេទៀត ចៃគេហ្នឹងអ្នកណាក៏គេឲ្យដែរពីព្រោះគេដឹងតែខ្លួនខ្លួនយើងអ្នកមានមានហាងលក់ដូរមានអីអីចឹងដែរប៉ុន្តែត្រង់ដែលយើងទៅចាញ់បែងអស់គេអត់ដឹងហើយយើងប្រកែទៅខ្ចីបោកគេហ្នឹងហ្នឹងឲ្យគេជឿទុកចិត្តថាយើងបង្វិលរស់ស៊ីការងារធំដុំអីក៏គេចង់ឲ្យយើងខ្ចីក៏គេមើលទៅឃើញយើងអ្នករស់ស៊ីមែនតាមពិត ខ្ចីម្នាក់យកទៅអស់ទៅខ្ចីម្នាក់ទៀតគេឲ្យទៀតអស់តម្រាំទៅគេដឹងរឿងជាពាក្យគេជុំទឹកអត់អីសងគេរត់ចោលស្រុកគណាហ្នឹងវាមានច្រើនហើយណារឿងចាញ់លបែងរត់ចោលស្រុកហ្នឹងណានឹងឯងមកអំពីយើងអត់ចេះលមុំជាមួយនឹងរបស់ដែលមានអត់អាចរស់នៅជាសុខសមាអាជីវោទៅបានព្រោះហេតុតែចង់បានចង់បាន សម្បត្តិសិទ្ធិអ្វីអ្វីដែលដែលអត់បាននោះចង់បានចឹងទៅយើងអាចធ្វើឲ្យអន្តរាយនៅ សម្បត្តិដែលមានហ្នឹងខ្ញុំណាលើកឡើងជាឧទាហរណ៍ចង់បញ្ជាក់ថាណែទានសិលភាវនាវាមានបច្ច័យវាមានហេតុឲ្យយើងធ្វើបានគុណចាស់មានហេតុដល់ទៅចូលកាន់ភ្នោះទៀតផងប៉ុន្តែកាលណាបើយើងមិនអាចរស់នៅឲ្យជាសុខជាមួយនឹងកុសលធម៌ទាំងអស់ហ្នឹង ដោយសារថាបំណងរបស់យើងនឹងគិតទៅពីរឿងចង់បានអរិយមគ្គទៅកាន់ព្រះនិព្វាន ចង់បានព្រះអរហន្តចឹងទៅហើយយើង គិតខុសកន្លែងនឹងបន្តិចត្រង់ដែលថាយើងមិនអាចមកពឹងកុសលធម៌ដែលយើងមាននេះក្នុងទានក្នុងសិលក្នុងភាវនានេះដល់អញ្ចឹងយើងអត់អាចបានសេចក្តីសុខជាមួយនឹងកុសលហ្នឹងហើយអាចមិនប្រឹងប្រែងអាចមិនព្យាយាមអាចមិនមានកុសលឆន្ទៈជាមួយនឹងកុសលធម៌ទាំងអស់ហ្នឹងដល់អញ្ចឹងទៅវាទៅជាទុកកង្វល់ម្ដងហើយមិនដឹងជាថាត្រូវអប់រំចម្រើន នៅ អរិយមគ្គហ្នឹងយ៉ាងម៉េចពីព្រោះអរិយមគ្គក៏ ក៏ធัวហ្នឹងកើតអំពីបច្ច័យដែរហើយបច្ច័យនៃអរិយមគ្គហ្នឹងគឺតកតួងនឹងការដែលយើងពេញចិត្តជាមួយកុសលធัวដែលមានបច្ច័យនេះអានឹងបានខ្ញុំណាបញ្ជាក់ថា ការដែលយើងមានឧបនិស្ស័យមកចេះស្ដាប់ពធัวនឹងឯងទាំងនឹងឯងនឹងគឺជាសម្បត្តិល្អណាស់ហើយចាំមើលណា នៅពេលដែលយើងស្ដាប់ពធัวនៅពេលដែលយើងថ្វាយបង្គំព្រះថ្វាយបង្គំមេត្តាបិតាព្រះសន្ធោពិចារដីពពោទីព្រឹកសារានិយធัวឲ្យទានយើងមានសិល5គុណចាស់តាំងនៅក្នុងចតុបរិសិទ្ធសិលកុសលធัวទាំងអស់ហ្នឹងណាកាលណាបើយើងអប់រំបំពេញទៅ ស្ដាប់ពធัวរឿយរឿយទៅ ស្រាប់តែកុសលធម៌ទាំងអស់ហ្នឹងប្រកបឡើងជាកុសលាធម្មាប្រកបជាបរមត្ថហេតុអីបានជាកុសលធម៌ហ្នឹងប្រកបជាបរមត្ថថាមកពីមានសតិប្បដ្ឋានកើតឡើងអញ្ចឹងកុសលធម៌ដែលមានជាបច្ចុប្បន្នហ្នឹងមានហើយហើយប្រកបមិនមែនជាខ្លួនយើងទៀតនេះជាតួចម្រើនមគ្គគិតណាជាតួចម្រើនមគ្គហើយបើបើយើងមិនមិនបាន ជ្រាបដឹងពីការចម្រើនមគ្គកន្លែងនឹងទេវានៅក្នុងសេចក្តីប្រកម្មថាមានយើងយើងគិតទៅពីយើងចង់ឲ្យយើងនឹងឯងបានសម្រេចនៅគុណធម៌យ៉ាងនេះគុណធម៌យ៉ាងនោះហើយយើងនៅក្នុងភពដោយអំណាចសេចក្តីប្រកម្ម ដោយអញ្ចឹងទៅយើងវានៅ ក្នុងទុក្ខេអញ្ញាណังទាំងសូម្បីតែយើងសិក្សាពី វិបត្តិនៅក្នុងភពនឹងទុកទោសនៅក្នុងភពនឹងយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចចឹងទៅប៉ុន្តែដល់ទៅមិនមិនមានសតិប្បដ្ឋានណាវាត្រូវផ្សារភ្ជាប់ខ្លួនឯងជាអ្នកនៅ ក្នុងភពនឹងដែរអញ្ចឹងវាត្រូវខ្វាយខ្វល់ត្រូវចង្អៀតចង្អល់នឹងឯងខ្វាយខ្វល់ចង្អៀតចង្អល់ត្រូវភ័យត្រូវព្រួយត្រូវលំបាកអីអីចឹងទៅនឹងឯងគឺការសម្លឹងមើលដោយអយោនិសោមនសិកា វាអាចថាឃើញអ្នកទាំងឡាយនឹងល្ងងពេកអីអីចឹងទៅនឹងឯងក៏នាំឲ្យមិនសบายចិត្តនឹងឯងក្នុងការសំដែងធัวអីអីចឹងទៅគេគេមិនស្ដាប់ឬក៏ស្ដាប់ដែរគេមិនយល់អីអីចឹងទៅគេនៅតែប្រព្រឹត្តក្នុងជំនឿខុសអីអីផ្សេងផ្សេងតពិសតពះអីចឹងទៅម្ល៉េះហើយវាចង្អៀតចង្អល់វាខ្វាយខ្វល់អីអីទាំងអស់ហ្នឹង អានឹងគឺនៅក្នុងទុក្ខេអញ្ញាណังចឹងយើងអាចមើលទៅឃើញអ្នកដតីល្ងងទៅតាមសភាពអ្នកដតីប៉ុន្តែយើងនៅក្នុងឋានៈនៃសេចក្តីល្ងងគឺទុក្ខេអញ្ញាណังនឹងមួយផងដែរតាមពិតក្នុងគ្រប់រឿងទាំងអស់សត្វតែមានបរមត្តធัวដែលគេត្រឹមត្រូវតាមបច្ច័យហើយយើងអត់មើលឃើញកន្លែងហ្នឹង នឹងឯងទៅទៅជាមើលឃើញ មនុស្សដែលគួរឲ្យស្អប់មនុស្សដែលគួរឲ្យខឹងមនុស្សដែលគួរឲ្យមើលងាយទៅអញ្ចឹងទៅខ្លួនឯងត្រូវកើតទុកចង្អៀតចង្អល់អានឹងឯងដែលសម្លឹងមើលក្នុងโลกនេះដោយអយោនិសោមនសិកាក៏ដូចជាការដែលយើងសិក្សាអំពីទុកទោសក្នុងវត្តដាក់មានកិលេសក៏ចាប់យកកិលេសនៅជារបស់យើងយើងគិតពីរឿងចង់ឲ្យអស់កិលេសទាំងអស់ហ្នឹងហើយបើកិលេសមិនងាយលះយ៉ាងហ្នឹង ដល់អញ្ចឹងវាកើតទៅជារឿងចង្អៀតចង្អល់មិនដឹងជាយើងនឹងឯងពេលណាបានរួចផុតចាក់ទុកណានឹងឯងវានៅក្នុងការចាប់យកខ្លួនយើងនឹងប្រព្រឹត្តទៅ នៅក្នុងវត្តដាក់ហ្នឹងអាហ្នឹងឯងវានាំឲ្យយើងកើតទុកហ្នឹងក្នុងការដែលយើងបានស្ដាប់ឬយើង បានគិតពិចារណារឿងវត្តដាក់ដូច្នេះ យើងត្រូវមកជ្រាបដឹងការពិតជាបរមត្ថអ្វីមានហេតុគឺកើតឡើងអញ្ចឹងទានកើតសិលកើតសមាធិកើតស្ដាប់ធัวកើតដឹងគុណមេត្តាបិតាដឹងគុណបរតនត្រ័យថ្វាយបង្គំព្រះសទ្ធោបជាដីកុសលធัวនឹងឯងទាំងដែលប្រព្រឹត្តទៅនឹងក្នុងកុសលធัวនឹងគឺមានហេតុឲ្យកើតឡើងហើយកុសលធัวនឹងជាទីតាំងនៃសតិប្បដ្ឋានផង ជាឧបការៈដល់សតិប្បដ្ឋានផង ឲ្យតែយើងបានស្ដាប់ក្នុងសតិប្បដ្ឋាននឹងរឿយរឿយដែលយើងបានមកជួបធัวព្រះអង្គណាណែអកុសលណាអាចជាទីតាំងនៃសតិប្បដ្ឋានបានប៉ុន្តែមិនជាឧបការៈទេមានតែរារាំងអបសលឧបធម្មអវិជ្ជាទេណាជាអាហាររបស់អវិជ្ជាណាអត់មានជាអាហារនៃតេបឋានទេសច្ចរិត3ទេដែលជាអាហារនៃសតេបឋានតេបឋានជាអាហារនៃពោឆង្គៈនឹងឯងអញ្ចឹងអបសលវាអាចជាទី តាំងនៃសតិរលឹកក៏ប៉ុន្តែបើ ខ្វះការឧបត្ថម្ភដល់កុសលណតិបឋានគឺ ថាអកុសលរូបរត់ចិត្តសន្តានតិដ្ឋានអត់អាចកើតឡើងបានទេពិតមែនតែមាននិវរណៈបព្វៈប៉ុន្តែ ដល់ទៅសតិអត់កើតពីព្រោះខ្វះអាហាររបស់សតិប្បដ្ឋាននឹងនឹងឯងចឹងអញ្ចឹងបានថាកាលណាបើពុទ្ធបរិស័ទយើងមក ប្រតិបត្តិឲ្យឲ្យមានសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងទៅជាមួយគ្នានឹងកុសលធម៌ដែលដែលមានបច្ច័យនេះវាដូចជាថាយើងមិនមែនមហាសិទ្ធិមែនប៉ុន្តែយើងក៏អាចរស់នៅដោយទ្រព្យសម្បត្តិរបស់យើង ដោយការប្រឹងប្រែងជាយាមសមាជីវោទៅកុំប្រព្រឹត្តអបាយមុខកុំទៅរត់ទទួលទានអីដែលវាជាការចិញ្ចឹមជីវិតខុសជួញដូរគ្រឿងញៀនគ្រឿងសង្វឹងឬក៏ស្ត្រាវុធអីអីទាំងអស់ហ្នឹងវានាំឲ្យអន្តរាយទៅមាន ទុកទោសគ្រោះថ្នាក់អីអីចឹងទៅអញ្ចឹងគឺថាយើងរស់នៅដោយសមាអាជីវោជាមួយនឹងសម្បត្តិដែលយើងមានហ្នឹងដែលខ្ញុំណាលើកជាឧទាហរណ៍យ៉ាងណាកុសលធម៌បច្ចុប្បន្នហ្នឹងវាមានហេតុឲ្យកើតឡើងយើងមានសេចក្តីសុខជាមួយនឹងកុសលធម៌ប៉ុណ្ណឹងរឿយរឿយទៅចិត្តមានសេចក្តីសុខស្ងប់ជាសមាធិដល់អញ្ចឹងបើកើតណាពឹងចាស់មើលកុសលធម៌នឹងប្រកបឡើងមិនមែនជាខ្លួនយើងហើយស្រេចនេះបានជាការចម្រើនមគ្គណានឹងសំបីជាលោកយៈមគ្គនឹងក៏ដោយ ហ៊ុនណាដែលនឹងឲ្យសម្រេចទៅដល់លោកកតរៈមគ្គពីព្រោះកុសលាធម្មាអត់មែនជាខ្លួនយើងស្រាច់នៅក្នុងកុសលធម៌ហ្នឹងព្រោះកុសលធម៌ហ្នឹងឧបការៈដល់សតិប្បដ្ឋានដូចជាព្រះមហាសីវៈអញ្ចឹងដែលលោកចង់បានអរហັດអរហັດ30ឆ្នាំលោកមិនយំទីបំផុតលោកមិននឹកដល់សិលលោកឯនេះសោះគុណចាស់មើល សិលរបស់លោកស្អាតតែរហូតមកហ្នឹងតែលោកមិនដែលបានមកនឹករលឹកដល់សិលហ្នឹងមកពីលោកចិត្តតែចង់ព្រះអរហន្តនឹងពេកទៅដល់តែលោកមកនឹករលឹកដល់សិលកើតបេតិបាមកជាសមាធិកើតឡើងល្មមព្រោះបេតិជាអង្គរបស់សមាធិមានកម្លាំងញ៉ាំងវិបស្សនាឲ្យចូលដល់ព្រះអរហន្តគណអាហ្នឹងឯងដែលដែលពុទ្ធបរិស័ទយើងត្រូវតែមករីករាយជាមួយកុសលដែលមានបច្ច័យឲ្យកើតឡើងកុំឲ្យរបស់ដែលមាន យើងមិនអាចសុខជាមួយ ហើយយើងទៅចង់បាន របស់ដែលអត់ដល់អញ្ចឹងវាអត់វាអត់មានសេចក្តីសុខវានៅចន្លោះហ្នឹងរបស់ដែលយើងចង់បានវាអត់បានរបស់ដែលយើងមានមិនអាចឲ្យយើង មានសេចក្តីសុខដល់អញ្ចឹងវាទៅ នៅក្នុងសេចក្តីវាកម្មតែខ្លួនយើងនៅក្នុងភពហ្នឹងដែលយើងត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះវាមានតែរឿងការស្រឡាញ់ស្អប់កប់តោះនឹងអញ្ចឹងទៅហើយអញ្ចឹងគឺយើងឲ្យជ្រាបថា វាមិនមែនយើងធ្វើអីបានទេមិនមែនយើងចង់បានបានទេដូចយើងចង់បានអរិយមគ្គអរិយមគ្គគឺតលតែមាន មានលោកយៈកុសលនឹងឯងជាបច្ច័យអញ្ចឹងយើងមករីករាយជាមួយគ្នានឹងកុសលពាក្យថាយើងមករីករាយនឹងតាមពិតវាអត់មានយើងឯណាទេប៉ុន្តែនៅក្នុងកុសលធម៌នឹងវានាំឲ្យមានចិត្តស្ងប់ចិត្តសុខហើយស្រេចនឹងឯងចិត្តសុខចិត្តស្ងប់នឹងឯងទៅពីសិលទៅពីសមាធិទៅ ជាវិបស្សនានឹងឯង គឺបានញ៉ាំងអរិយមគ្គឲ្យកើតឡើងមិនមែនមគ្គមានពីណាឯងឯងយើង ទៅជីកខ្វេះកកាយពីរូងពីរាមពីបាតសមុទ្រឯណាមកបាន ទូមគ្គនឹងស្រាប់មកទេណាមគ្គនឹងតែកាលណាមិនតាន់កើតគឺអត់មាននៅក្នុងទីណាអញ្ចឹងតែហ្មងទាំងដែលមិនតាន់កើតស្អីក៏ដោយគឺ អត់មាននៅក្នុងទីណាទេគឺដល់ទៅពេលកើតគឺទៅតែមាននៅពេលកើតនឹងដោយអាស្រ័យបច្ច័យអញ្ចឹងដូច្នេះ ដល់ទៅពេលកុសលធម៌ថ្នាក់ក្រោមក្រោមហ្នឹងមានអញ្ចឹងទៅពុទ្ធបរិស័ទយើងស្ដាប់តែប្រឋានទៅគឺកុសលធម៌នឹងតែតែមកទាំងប្រកាសឡើងមិនមែនជាតួខ្លួនយើងនេះឯងដែលជាការចម្រើនមគ្គគឺមគ្គអីស្ដេចប្រធាននឹងឯងដែលជាលោកយៈមគ្គហ្នឹង ដែលនាំឲ្យសម្រេចនៅលោកកតរៈមគ្គដែលឈ្មោះថាមានខ្លួនឯងជាទីពឹងនឹងអញ្ចឹងកណាគុណចាំមើលបើកុសលាធម្មានឹងប្រកបមិនមែនជាខ្លួនយើងហើយអាកង្វល់ដើម្បីរੂអីឲ្យយើងនឹងត្រូវតែរੂអីទៀត គឺណាមានត្រូវទៅរੂអីដើម្បីឲ្យយើងនឹងឯងបានទៀតកុសលធម៌ដែលប្រកបឡើងក្នុងពេលនឹងឯងមិនមែនជាតួខ្លួនយើងមកពីមានកុសលថ្នាក់សតិប្បដ្ឋាន មានកុសលថ្នាក់សតិប្បដ្ឋានមកពីកុសលធម៌ទាំងអស់នឹងឯងជាឧបការៈដល់សតិប្បដ្ឋាននោះមិនមែនសតិប្បដ្ឋាននឹងមានខ្លួនឯងមកពីណាមករលឹកសិក្សាកុសលធម៌នឹងទេ គឺកុសលធម៌នឹងជាឧបការៈអញ្ចឹងអញ្ចឹងហើយបានក្នុងព្រះសាសនានឹងព្រះអង្គប្រកាសសម្ដែងអនុពពៈសិក្ខាអនុពពៈកិរិយាអនុពពៈបដិបទានឹងអញ្ចឹងទីបំផុតត្រឹមត្រូវតាមសច្ចធម៌ត្រង់ដែលយើងអត់បានសុំកើតមកក្នុងលោកទីបំផុតយើងរកការពិតឲ្យខ្លួនយើងឃើញត្រង់ដែលយើងអត់បានកើតមកមែន អានឹងយើងរកការពិតឲ្យខ្លួនយើងឃើញយើងត្រូវតែមានសេចក្តីសុខស្ងប់កន្លែងនឹងឯងនឹងឯងសូម្បីយើងនឹករលឹកថាពីមុនយើងល្ងងគឺអវិជ្ជាហ្នឹងក៏វាគ្មានយើងឯណាអ្នកល្ងងវាប្រកាសឡើងអវិជ្ជាអតីតហ្នឹងគឺអវិជ្ជាធាតវាមិនមែនយើងដដែលដូច្នេះ យើងវាអត់មានពីអតីតមកវាអត់មានក្នុងបច្ចុប្បន្នក៏អត់មានក្នុងអនាគតតទៅទៀតនៅពេលនឹងឯងដែលបានឃើញបដិច្ចសមុបាទធัวឃើញសច្ចធัวនឹងឯងត្រឹមត្រូវតាមសេចក្តីពិតត្រង់ដែលថាយើងអត់បានសុំកើតមកទេហើយក៏គ្មាននរណាមកបង្កើតយើងបានដែរដូច្នេះវានៅតែអត់យើងដដែលគ្រាន់តែយើងអត់បានដឹងបរមត្ថធัวនឹងតាមសេចក្តីពិតនឹងតែប៉ុណ្្នឹងឯងទាំងសូមអនុមោទនីទាំងប៉ុណ្ណា នឹងឯងហើយនេះមួយទៀតទាំងមានស្មារតីគុណចាស់ពនាមមេត្តាធិណោសាសួរពីសទ្ធាយៈអភិនិកខមៈនវៈបព្វជិតោនវោកប្បាកប្បេសកុសឡោ ធរយៈអបរខតោកលបុត្រចេញចាករាវៈដោយសទ្ធាបួសថ្មីជានវៈវិខជាអ្នកឆ្លះ នៅក្នុងហេតុដែលគួរនឹងមិនគួរទាំងឡាយក៏បីប្រព្រឹត្តកំឲ្យ ពួកកិលេសមានតណ្ហាជាដើមប្រព្រឹត្តទៅក្នុងខាងមុខបាន គួរប្រព្រឹត្តយ៉ាងណាកុំឲ្យតណ្ហាប្រព្រឹត្តទៅខាងមុខនឹងក៏ទុកជាសំណួរគុណចាស់ បកស្រាយទៅតាម នឹងចុះព្រោះនេះជាប្រធិរដីការបស់ព្រះឧបល័យចឹងកណានឹងរួមជាមួយនឹងសំណួរ សំណួរអីទៀតបង្និតមានដែរសំណួរមិញហ្នឹងសាកសួរហើយហ្នឹងក៏និមន្តកណ្ដាលគុណចាស់ដោយហបតិសបាយវិរេជ្រះថ្លាកុសលាធម្មាចឹងក៏ណាអកុសលាក៏ធម្មាអព្យាកតាក៏ធម្មាក៏សូមឲ្យធម្មានឹងឯងបានប្រកាសច្បាស់ឡើង ច្បាស់ឡើងដល់ពុទ្ធបរិស័ទយើងក្នុងបច្ចុប្បន្ននឹងតែម្ដងត្រឹមចឹងសូមអរតនា